នឹងស៊ីខ្មៅស៊ីខៀវស៊ីទុំដួលលឹកស៊ីពឹលស៊ីជេកស៊ីទុំជេកស៊ីខ្មោអាំងស៊ីហាស៊ីតវែវស៊ីមឿនស៊ីជេកស៊ីអុយខ្វាយទៅខ្មៃទៅស៊ីប្រពន្ធគីយ៉ា នឹងស៊ីខ្មៅស៊ីខៀវស៊ីទុំអ៊ូលឹកស៊ីពុលស៊ីជេស៊ីទុំជេស៊ីថ្មអាំងសិង្ហាស៊ីតវែវស៊ីមឿនស៊ីជេអាស៊ីអុយខ្វៃតូកម៉ៃតលួយស៊ីប្រដីគី ហាហូហាហូហាហូហាហូហាហូហាហូហាហូហាហូហាហូហាហូស៊ីលឹងស៊ីខ្មៅស៊ីខៀវស៊ីទុំអ៊ូលឹកស៊ីពឹលស៊ីជេកស៊ីទំជេកស៊ីថ្មអាំង ហាស៊ីតវែវស៊ីមិនស៊ីជេស៊ីអុយខ្វាយទៅខ្មៃទៅស៊ីប្រពន្ធគីយេចេបចេបចេបស៊ីខ្មៅស៊ីខៀវស៊ីទុំអ៊ូលឹង មឺលស៊ីជេស៊ីទំជេស៊ីថ្មអាំងសិង្ហាស៊ីតវែវស៊ីមឿនស៊ីជេអាស៊ីអុយខ្វៃទូកំៃតលួយស៊ីប្រដីជីអាហាហាហា